ពលរដ្ឋរិះគន់រីសតមួយកន្លែងចាក់បំពេញចូលស្ទឹងសង្កែ តែអាញាធរថាធ្វើជើងទេ ស្លាក Grand View ជឿជាក់លើទេពកោសល្យបុធីតារបស់អស់លោកអ្នកប្រជាពលរដ្ឋជាច្រើនបានរិះគន់ទៅលើសំណង់រីសតមួយកន្លែង ដែលបានចាក់បំពានលើដីចំណីស្ទឹងសង្កែដែលផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាល ហាមដាច់ខាតការសាងសង់សំណង់បំពានលើដីចំណីព្រែកបឹងស្ទឹងទន្លេទីតាំងសំណង់រីសតនេះស្ថិតនៅប្របមាត់ស្ទឹងសង្កែត្រើយខាងកើតក្នុងភូមិបោះពោឃុំអូដំបងមួយស្រុកសង្កែ កាយខេត្តបាត់ដំបងដោយបានប្រើប្រាស់គ្រឿងចាក់កាយនិងចាក់អាចដីបន្ថែមបំពេញទៅលើមាត់ស្ទឹងសង្កែក្រោមលេសថាចាក់ធ្វើជើងទេដើម្បីកុំឲ្យបាក់ច្រាំងស្ទឹងប្រជាពលរដ្ឋដែលរស់នៅ ក្បែរទីតាំងនោះ បាននិយាយថាធៀបពិតដីច្រាំងគឺនៅ ខាងលើ ក្បែររីសតប៉ុន្តែម្ចាស់ទីតាំងនេះ បានចាក់ថ្ម នៅជាន់ខាងក្រោមដីក្នុងស្ទឹងហើយបានចាក់ដីបំពេញបន្ថែមមួយជាន់ក្រោមទៀតដើម្បីទប់ដីខាងលើកុំឲ្យបាក់ មិនត្រឹមតែប៉ុណ្ណោះទេ គេបានប្រើប្រាស់គ្រឿងចាក់កាយដីទប់បែកខាងលើចូលជិតដល់កណ្ដាលស្ទឹងដើម្បីបញ្ជះមុខទឹកកុំឲ្យហូរច្រោះចូលទីតាំងរបស់ខ្លួនសកម្មភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅខាងលិចស្ទឹងសម្ដែងការមិនពេញចិត្តទាល់តែសោះព្រោះដោយសារតែការបំវែទិសដៅទឹកឲ្យហូរបុកទៅខាងលិចស្ទឹងវិញវាជាបញ្ហាបង្កឲ្យបាក់ច្រាំងស្ទឹងនាពេលអនាគតជុំវិញបញ្ហាទីតាំងរបស់រា សតខាងលើនេះលោកសេកផានិតហៅប៉ៅមេឃុំអូតំបងមួយ បាននិយាយថារឿងនេះលោកមិនបាន ដឹងឲ្យស៊ីជម្រៅនោះទេសូមឲ្យសួរទៅថ្នាក់លើទៅលោកឧត្តមស្នេហ៍ត្រី មានឡាយស្នងការរងទទួលផែនសន្តិសុខដែលជាអ្នកមើលការខុសត្រូវ នៅក្នុងទីតាំងនេះបានបញ្ជាក់ថា ការចាក់ដី លើមាត់ច្រាំងនេះ គឺសម្រាប់ធ្វើជើងទេកុំឲ្យបាក់តែប៉ុណ្ណោះ ហើយការស្ថាបនាជើងទេនេះមិនមែនធ្វើតែកន្លែងរីសតប៉ុណ្ណោះ នោះទេ គឺត្រូវធ្វើតាមចំណោតដងស្ទឹងសង្កែប៉ុន្តែបែកខាងក្រោមហូរមកដល់ក្បាលស្ពានវត្តកោឯណោះ បើគិតជាចម្ងាយជិត2គីឡូម៉ែត្រហើយទីតាំងខាងលើនេះជារបស់លោកកៅពេញវត្តអគ្គនាយកនៃអគ្គនាយកដ្ឋានថាវិការថ្នាក់ក្រោមជាតិរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជុំវិញការបកស្រាយបែបនេះលោកព្រួញរដ្ឋាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការស្ថាបនា នាច្រាំងស្ទឹងសង្កែប៉ែកខាងលើស្ពានវត្តកោគឺក្នុងគម្រោងមានតែប្រវែង150ម៉ែត្រនៃក្បាលស្ពានវត្តកោតែប៉ុណ្ណោះគឺមិនមានស្ថាបនាកន្លែងណាផ្សេងទៀតឡើយជុំវិញបញ្ហាខាងលើនេះអ្នកសារព័ត៌មានបានព្យាយាមតាក់ទងទូរស័ព្ទជាមួយលោកឡុងផគុនប្រធានមន្ត្រីធនធានទឹកនិងអូតូនិយម ដែលដើម្បីសុំការបំភ្លឺជុំវិញការចាក់ដីចូលក្នុងស្ទឹងសង្កែតែលោកមិនទទួលទូរស័ព្ទប្រភពមួយ